អឺគេប្រាប់ម៉ាស់ស្រុបរំលឹកតាមពិតគ្រូចំរំលឹកគ្រូមុនចាស់ចាស់អូនឯងខ្លះខ្លះបន្តបន្តគឺណាគឺចូលមកផ្លែតភ្លឹបទៅវិញគឺគេប្រាប់ម៉ាស់សរុបអញ្ចឹងកាលណាម៉ាស់សរុបរូបមន្តវាគឺមិនរូបមន្តម៉ាស់សរុប គឺ m ចែក m គុណ300អញ្ចឹងហីមានថាយើងចំនួនម៉ាស់ម៉ាស់សរុបស្មើនឹង m ធំ m r ដល់គុណនឹង300ណាអញ្ចឹងគេរកចំនួននុយក្លេតេសេរីនីមួយៗអញ្ចឹងយើងមិនប្រើរូបមុននេះនេះយើងប្រើរូបមុននេះអញ្ចឹងយើងទៅរក a រោសេរបស់អាដែលឃើញតរោអាតរោសេរបស់អាដែលឃើញប៉ុន្តែសេយើងមានមួយហើយអញ្ចឹងគោលការណ៍ពេញបាសយើងតរោអឹមដំបូងយើងរោអឹមមកឃើញសិនតរោអឹមហើយបានគោលការណ៍ពេញបាសអឹមស្មើបូកទេបូកសេបូកសេហើយអឹមយើងរោតាមម៉ាសាសរុបអឹមយើងរោតាមម៉ាសរុបអឹមយើងរោតាមម៉ាសរុបអញ្ចឹងលំហាត់ទី1គឺ បាទសួររកចម្លើយចម្លើយគឺហ្នឹងហើយអញ្ចឹងយើងដាក់បំរាប់បំរាប់គឺគឺប្រាប់ម៉ាស់សរុបម៉ាស់សរុប ស្មើនឹង606 1 2 3 4 5 6ខ្នាតក្បាលហើយបន្តមកគេប្រាប់ឲ្យទៀតគេប្រាប់ C C ហ្នឹងគឺ C A ដល់ N ណា C ហ្នឹងគឺ C A ដល់ N អញ្ចឹងលោកគ្រូដាក់ថា C A ដល់ N ចេះច្រៀងវិញណាអញ្ចឹង share ដើមស្មើនឹង1 1000ចង់សេម៉ាសសរុបរូបមុនម៉ាសសរុបមកដើម្បីទៅរក m យើងគុំដល់នេះទៅរក m អញ្ចឹងម៉ាសសរុបយើងវិចារថាម៉េចគឺម៉ាសសរុបយើងវិចារថាចេះវិចារជារូបមុន ដោយនុយក្លេអូទីត1មានម៉ាសជាមធ្យមបាទដោយនុយក្លេទីត1មានម៉ាសជាមធ្យម300ណាត់កបោនហ្នឹងហើយអញ្ចឹងគេបានគេបានម៉ាសស្រុកស្មើ m បាទមកសរុបមក m គុណនឹង300ណាគុណនឹង300ຂ្នាតកបោຂ្នាតកបោចឹងនាំឲ្យសញ្ញានាំឲ្យមកបាទនាំឲ្យ m ស្មើ m ធំស្មើមកសរុប ចែកដាក់សញ្ញាចែកគ្រូដាក់សញ្ញាចែកចេះគឺជាដាក់រូបមន្តចែកនឹង300ស្មើអញ្ចឹងមកសរុបយើងហ្មងគឺ6លានអញ្ចឹងហ៎ដាក់06ចឹង6លានហើយចឹងដាក់6លានហ្នឹង6លាន6លាន01ទៀត ហើយចែកនឹង300ចឹងស្មើចឹងកាត់02ចោលកាត់02ចោលឃើញកាត់02ចោលសល់04យល់ហើយមានអា0នេះ សម្រួលមកនេះសម្រួលមក01នេះឃើញទេចែកមកសម្រួលមក02ហ្នឹង បាទសូត្រពីនឹងពីនឹងជាងយើងសល់0 2 4 6ចែកនឹង3បានបានបាទចឹងប៉ុណ្ណឹងអមឃើញឥឡូវយើង ដឹងសេនេះដឹងសេប៉ុន្តែយើងនៅសល់អា tam cô ca bình bát, tam cô ca bằng bình bát, và tam cô ca bằng pin bá a bằng bình tế a bằng bình tế ờ, c bằng bình gì á. ចឹងនាំឲ្យនាំឲ្យថាស្មើទេបាទ say ស្មើទេចឹងអូនដាក់មករូបមុនយើងអឹមដាក់គេបានគេបានអឹមស្មើ á bột tế bột xế bột gì má pì tá á bột xế mà ô nằm tóng thì pì á bột pì xế mà thế không nói nhưng trong họ à chẳng như ai thì tin họ ấy kế tin họ à bột xế chẳng à, buộc xẻ à, buộc xế mà à, ấm chạy bì thế nhé à, buộc xế mà ấm chạy bì chân tiên hỏi á nòm ỏi á nòm á mà à, ấm lửa phí xe hỗn tư ông thì phí đô nhá tới chỉ đọ xẻ chấn pi mờn pi sèn số 4 môi pi bấy buồn chạy phí đo ỏi và buồn mà chẳng mặt sán số 4 đo và buồn đo còn khơi mán đo và khơi mán Cái cái 4000 này cũng. Ừ. Mà mơn đó 1000 mà sai là 1000 mình 4000 chẳng này. 4000. Mình 4000. Chẳng đôi khỏe tịch. Đôi khỏe tịch. Chẳng នៅចំនៅលំហាត់យើង អូឡើងពីតង់នៅមិនតាន់ចប់ទៀតនៅមិនតាន់ចប់ទេមិនតាន់ចប់ទេអញ្ចឹងយើងត្រូវសេវិចាខ្ញុំត្រូវសេវិចាសេវិចាហ្មងឥឡូវស្វែងឡានធ្វើ3ដងពីស្វែងឡានធ្វើ3ដងអូនសេវិចាមកបាទចាសេវិចារាពេលស្វែងឡានពេល អើយសុំអស់ទៅលើបន្តិចកាត់ធានអាទី2សិនអូខេអូខេឥឡូវគ្រូលោកគ្រូដាក់វាទៅក្នុងគោរពតា តមកយើងសេវិចាដែលរៀនសឹមវិញចាំវិចានោះត្រូវចាំគ្រូខ្ញុំជឿចាំអត់កំប្រើពាក្យថាជិលត្រូវតែចាំ ដាក់ខសន្យាមួយខ្លួនឯងថាត្រូវតែចាំបើមិនចាំទេសម្រាប់បើមិនចាំទេត្រូវសម្រាប់វាឲ្យចាំ គ្រូសទៀតខ្ញុំខសនបំរាប់ប៉ះអអូខេឥឡូវទៅទៀតអញ្ចឹងពេលស្វែងម្ដងធ្វើណាពេលស្វែងម្ដងធ្វើ molecule ម៉ូលេគុល ADN មេ1បាទស្វ័យតម្លានពេល cho em làm thủy và một đón mũi đón và được tua bàn được bàn à, để ăn cốn cốn ý tí về con mùi, chẳng ấy dạ, à, từ sử con mồi chẳng từ sử con mồi pi đòn pi đón từ tu bán à đàn cốn pi sử cốn pi tiền bay đòn tôi bán à đánh cốn à để đánh cốn vì phải cốn bảy và chết chết chết chết hồi đó ăn đòn hồi đó ăn đòn được tua bàn a để ăn cốn phi sẽ cốn ăn physical and ừ. trắng đòi đòi ghế đòi molecule à, để ăn mì muối xoay làm làm quê à, ờ, và mà đón bay đòn này thì cả mà bay đón bay đón á xoay làm quê bay đòn có có có ồ trang phàm là từ bấy đòn bày đòn ở nặng bày đòn mà bày đòn được tôi bán tôi bán à để ăn cơm bạn 2 rồi còn 7 bạn còn 7 7 nổng bạn nổng nu bạn là nổng nu miền à, để ấn mê muội nòm ói bạn nòm ói a để ấn côn cật mấy và côn cật mấy và đại máu phí phí phí phí cột mấy 2ស្មើនឹង3ដក1អញ្ចឹង2ស្មើនឹង3គឺ5 8 8ដក1ស្មើ7ហើយគេបានមកគេបានរូបមុនដែលយើងមានសំវិញបាទអញ្ចឹងអញ្ចឹង មកអាព្រីមតេព្រីមពីសេគុនដល់អីនេះដូរទៅពីសេគុនដល់មក3ចឹង7គុណជាមួយនឹងអើអាយើងហ្មងអាយើង9000 នេះអា9000ចឹងណាអា9000ណា ថាហើយ9000ចឹងស្មើ9 7ឡងហ្មង63ចឹងហើយស្មើលណៃមកនឹង ជាគុណ nucleotide អានេះ7គុណនឹងបានគុណនឹងគុណនឹងអឺ1000ហើយស្មើចុចចុចមកអូខេកត់ចូលមក តោះហើយនៅសួរស្រីពៅហើយនៅ ស្រីពៅស្រីពៅសួរស្រីពៅមួយឯងស្រីពៅហើយហើយចាលោកគ្រូហើយនៅហើយលោកគ្រូខ្ញុំសើកតទៅព្រោះខ្ញុំចាំមើលសិនតែខ្ញុំខកបានអីគេខ្ញុំមិនទៅខ្ញុំមិនទៅកតទេព្រោះអីខ្ញុំខ្លាចមើលគ្រូវត្តតួនហើយខ្ញុំស្គាល់អញ្ចឹងហើយចាំគ្រូគ្រូសែនចូលក្នុងវិញហ៎អញ្ចឹងហ៎ចាចាំគ្រូសែនចូលក្នុងអោយតា โอเคเซ็นចម្លើយឲ្យចូលក្នុងក្រុមសិន1 តោះអូខេឥឡូវយើងបន្តទៀតទៅព្រោះឯងមើលចាំកត់ក្រោយក៏បានដែរអឺសំណួរនេះគឺគេសួរហើយគេគឺនេះចំនួននុយក្លេទីតសេរីសរុបស្វ័យបណ្ដានពេល3ដងស្វ័យបណ្ដានពេល3ដងអញ្ចឹងដាក់មកស្មើអឺចឹងទៅ ដូចគ្នាអូនអានេះរហសរុបអឹមព្រីមចង់សេវិចាហើយស្វែងដំណធ្វើដូចគ្នាទៀតអញ្ចឹងស្រួលហ្នឹង copy មកអស់មក copy សរសេរដល់ខ្លួនឯងប៉ុន្តែនៅផ្ទះសេឡើងវិញទាំងអស់ដូចគ្នាបេះបិទយកតែរូបមុនមួយទៀតមកហើយ copy ចឹងមកដាក់ចូលក្នុងមកដូចចឹងយើងសេមកដោយពេលស្វែងដំណធ្វើ molecular ដល់ មេមួយស្វែងដំណាំពេម្ដងទទួលបានអាដានកូន2សីគុណ1ពីរដងទទួលបានអាដានកូន2សីគុណ2បីដងទទួលបានអាដានកូន2សីគុណ3រហូតដល់ n ដង n ដងទទួលអាដានកូន2សីគុណ n រហូតដល់ចឹងទៅហើយម៉ូលេគុលអាដានមេ1ស្វែងដំណាំពេ3ដងទទួលបានអាដានកូន2សីគុណ 3ក្នុងនោះមានអាដានេ1នាំអាដានកូនកើតថ្មី ពីសេគុណ1ដង8ប៉ានេះមិនមែនជាមួយមួយទៅជា M វិញមាន M M ស្របវិញណា M ស្របមាន M ស្រីស្រប M ស្រីស្របអាតានេះយើងទៅជា M A D N គុណនឹងបាន អត់យើងរងឃើញមកអពីសែនអញ្ចឹងយកប៉ុណ្ណឹងគុណមកហើយស្មើមកចប់ហើយដូចនេះ គុណមកដោយសារលោកគ្រូទៅប្រជុំម៉ោងក្រោយម៉ោងក្រោយប្រជុំការងារបន្តិចចុះលោកគ្រូដឹងសោះលោកគ្រូគប់នៅពិសី